អូនេះគឺជាកាបូបរបស់ឯងនៅជាមួយនឹងកាវលអីតានេះនេះគឺជាកាបូបរបស់ខ្ញុំនិងប្រអប់កាវលរបស់ខ្ញុំហើយមិននេះមកនៅក្នុងកាបូបនេះអញ្ចឹងហ៎ហើយនេះគឺជាកាបូបរបស់អ្នកណាស្លាប់ហើយចាយនាមកាយជាចៅលុយកាបូបលុយរបស់ភ្ញៀវយើងខំអាណិតហើយនឹងចូលចិត្តឯងឲ្យលុយធីបឯងរាល់ថ្ងៃមិននេះក៏ឯងធ្វើជាមនុស្សបែបនេះអញ្ចឹងណាកាយឯងទៅលុយកបោបលុយផុសភ្ញៀវទៅអីហ៎មិនឯងធ្វើអញ្ចឹង អត់អត់ទេចាខ្ញុំខ្ញុំមិនបានលុយកបោបនឹងទេហើយហើយកបោបនឹងមិនមិនមិនក៏កបោបគេហើយនឹងកង្វល់នៅក្នុងកបោបរបស់ខ្ញុំតកើតមិនអាចទេចាមិនអាចទេខ្ញុំមិនបានលុយទេខ្ញុំហ៊ានស្បត់ណាចាទៅស្បត់នៅវត្តណាក៏បានដែរដើម្បីបញ្ជាក់ការប៉ັດគឺខ្ញុំប៉ັດជាមិនបានលុយប៉ັດមែនណាចាមិនបានលុយប៉ັດមែនប៉ັດប៉ັດទេនេះទេចាអូជីវិតនេះណាគឺយើងស្អប់បំផុតអ្នកដែលមានដៃមានជើងយករបស់គេនេះបើឯងអត់លុយណាឯងសុំយើងក៏បានដែរកាយ ឯងលុយកបោកលុយភ្ញៀវទៅអីណាចាយសក់បំផុតចោលជាពិសេសគឺចោលចេញពីសាច់តែម្ដងខ្ញុំនឹងទេហើយពលីមកចាត់ការរឿងនេះមនុស្សបែបនេះខ្ញុំមិនຕົកនោះទេបងបងបងធ្វើស្អីហ្នឹងហើយពលីមកធ្វើអីក្រែកខ្ញុំប្រាប់ហើយមែនអត់ថាខ្ញុំមិនមែនជាចោលទេ តិទៀតមកតយកកនេះណាកុំយំអីណាចាំតិទៀតសិនទៅតិទៀតមកតចូលទៅដល់គ្រូឲ្យគាត់អប់អមឯណាគាត់ណាកុំយំបងបងខ្ញុំសុំមើលកូនខ្ញុំបន្តិចណាបងកូនខ្ញុំយំខ្លាំងណាស់ខ្ញុំសុំមើលបន្តិចមកចាំហោះចាំខ្ញុំឡើងទៅលើឆាកវិញណា អូយហើយចង់មកធ្វើអីដល់ម៉ោងគេប្រកាសលទ្ធផលហើយហ្នឹងបង តែកូនរបស់ខ្ញុំនិយមខ្លាំងណាអាណិតអាណិតខ្ញុំផងទៅណាបងណាខ្ញុំបដោជិះមិនបានទេគៀងលើហើយឲ្យឲ្យខ្ញុំមើលកូនបន្តិចមកណាបងណាអូយឥឡូវចាំបន្តិចទៀតបានអត់ឡើងទៅលើសិនតាមិនបានទេណាបង បងឲ្យកូនមកខ្ញុំមកណាឲ្យកូនមកខ្ញុំមកអញ្ចឹងក៏បានដែរបីមកផ្លិតដែរហើយលងកូនឲ្យបាត់យើងទៅចាចាបង អូអូនេះចំអកកំយំអីណាកំយំម៉ាក់ណែនឹងឯតាកូនកំយំកូនណាកូនឆ្លាតបងអាបង ខ្ញុំសុំបីកូនឡើងលើឆាតបានអត់បងអាហេមិនបានទេបើយកឡើងទៅលើគណៈកម្មការគេមិនអនុញ្ញាតទេលឿនបងបើកូនស្រីរបស់ខ្ញុំមកនៅជាមួយខ្ញុំនាងនៅតែមកបាត់យំដដែលហ្នឹងកូនខ្ញុំអត់តែយំទូចំនួនក៏មិនឈ្នះដែរណាបងខ្ញុំសំវណាសំវ អឺអឺបានប៉ុន្តែអូយបង មិនចាំបាច់បារម្ភទេបើសិនជាគណៈកម្មការស្ថិតអីឲ្យចាំខ្ញុំជាអ្នកទទួលជំនួសបងណាបងចាំខ្ញុំដោះស្រាយបងណាណាណាតែលឿនហើយចឹងអូនេះចាំមកកំយំណានៅជាមួយម៉ាក់អាយ គឺជាពេលវេលាមួយដែលពួកយើងទាំងអស់គ្នាត្រៀមនឹងដឹងលទ្ធផលតើបេក្ខនារីមួយណា ដែលត្រូវនៅបន្តហើយបេក្ខនារីមួយណា ដែលត្រូវត្រឡប់វិលទៅគេហដ្ឋានវិញចានៅពេលនេះនាងខ្ញុំសូមប្រកាសលទ្ធផលសូមអបអរសាទរ ស្បែកខានារីដែលត្រូវនៅបន្តសូមអបអរសាទរបែកខានារីសូមសេចានៅពេលនេះសូមចូលរួមអបអរសាទរនៅបែកខានារីដែលត្រូវនៅបន្ត សូមអបអរសាទរបៃខានារីកូឡាបសូមអបអរសាទរសូមអបអរសាទរបៃខានារី ហើយក៏សូមចូលរួមសោកស្ដាយនៅបេក្ខនារីដែលមិនបានលើឈ្មោះគឺអ្នកទាំងអស់គ្នានឹងត្រូវបានត្រឡប់ទៅគេហដ្ឋានវិញ ចំអករបស់ម៉ាទោះបីជាថ្ងៃនេះពួកយើងប្រឡងមិនចប់នៅក្នុងកម្មវិធីប្រឡងបបរកញ្ញាក៏ដោយ តែម៉ាក់នឹងសង្ឃឹមថាថ្ងៃណាមួយពួកយើងនឹងមានឱកាសមកប្រឡងនៅទីនេះម្ដងទៀតណានេះចំអកកូនស្រីរបស់ម៉ាក់គឺជាកម្លាំងចិត្តរបស់ម៉ាក់ណាទោះបីជាម៉ាក់ដើរដួលយ៉ាងណាក៏ដោយក៏នៅតែមានកូនជាកម្លាំងចិត្តរបស់ម៉ាក់ដដែលនេះចំអកពួកយើងត្រឡប់ទៅផ្ទះរបស់ពួកយើងវិញណា ហើយម៉ាក់សន្យាថាម៉ាក់នឹងមិនយំទេតែយ៉ាងណាក៏ដោយថ្ងៃនេះម៉ាក់បានបង្ហាញសមត្ថភាពខ្លួនឯងបានល្អណាស់ណានេះចាំម៉ាក់ម៉ាក់អរគុណណាស់ណា ដែលកូនតែងតែផ្ដល់កម្លាំងចិត្តឲ្យម៉ាក់រហូតអរគុណណាស់នេះចាំម៉ាក់ នេះច្រមុះមើលម៉ាក់ពាក់បោមើលស្អាតឬក៏អត់អើយ៉ាងមិនដែរនេះច្រមុះម៉ាក់ពាក់បោទៅស្អាតដែរទេអាអូអូអូអូអូមើលគេធ្វើមកជុកកុំយំណាកុំយំនេះច្រមុះមើលគេពេបមាត់អូអូអូនើកុំយំកុំយំកណាអូអូអូអូម៉ម៉ម៉ម៉ម៉កុំយំគាត់តែឃើញម៉ាក់ពាក់បោសងយំដែរកូនអូខ្លាចម៉ាក់មែនកូនណា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 សូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Pen Plus ថ្មីសម្រាប់កុមារវ័យជំទង់ភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat គូឡូប្លាស្តូឈ្ងុយឆ្ងាញ់គ្រប់មែនប្លាស្តូរ៉ាឌីរ៉ាឌីមិនថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ាឌីរ៉ាឌីដូលីប្រាន់ មានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់ និងគ្រុនក្តៅស្មានជីវិតរស់រវើងឆ្ងាញ់ញ៉ាំបាយផ្ទះឈ្ងុយឆ្ងាញ់មានសុខភាពអូអូអូអូរីយ៉ូពីងជីវិតប្រកបដោយភាពស្វាហាប់ដើម្បីជំនួយកម្លាំងនិងខួរក្បាល ញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លានេះនេះត្រាស្លៀកពណ៌លឿងកញ្ចក់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូជលឆ្នះលុយសុត200លានរៀលជាច្រើនរង្វាន់រួមទាំងរថយន្តនិងម៉ូតូស៊េរីថ្មីជាច្រើនអឺអឺនេះចាំមកចង់ឲ្យម៉ាក់លើកឡើងលើ អត់ហ៎លើកឲ្យខ្ពស់ខ្ពស់ឲ្យកូនសុបាយចិត្តណាម៉ាក់រាប់ឯណា1 2 3 ទៅឆ្វេងទៅស្ដាំទៅឆ្វេងទៅស្ដាំសบายអត់អានេះចំមកអឺនេះចំអាចាំបន្តិចទៀតណា ចាំនៅពេលដែលពួកយើងមានឱកាំងម៉ាក់នឹងប្រឡងបបកញ្ញាម្ដងទៀតហើយពេលនោះម៉ាក់នឹងធ្វើឲ្យអស់ពីលទ្ធភាពម៉ាក់នឹងធ្វើឲ្យបានល្អដើម្បីទទួលបានមកកាត់យកមកឲ្យនេះចំអករបស់ម៉ាក់ណាហើយពេលដែលបាក់បានមកកាត់ហើយម៉ាក់នឹងឲ្យនេះចំអករបស់ម៉ាក់មានមកកាត់ម្នាក់ដែរពួកយើងនឹងពាក់មកកាត់ជាមួយគ្នាណ៎ នេះចំមកនេះចំមករបស់ម៉ាក់គឺឲ្យស្រឡាញ់ណា គឺឲ្យស្រឡាញ់ណានេះចំមកចង់ហោះទៀតអត់ចំមកឲ្យហោះណាអស់ហើយហើយហើយហើយយេឆ្វេងស្ដាំឆ្វេងស្ដាំឆ្វេងស្ដាំ ប៉ុណ្ណឹងបានហើយណាប៉ាប់កាយអាកូនចង់ពាក់បោឲ្យប៉ាប់កាយប៉ាប់កាយយកបោឲ្យគាត់លឿនមកអូយនេះច្មោះមិនចាំបាច់ពាក់បោទេណា ធំផាត់មកប៉ុណ្ណឹងទៅបានហើយមិនចាំបាច់ពាក់បោទេអត់ទេផាត់មកប៉ុណ្ណឹងអត់ស្អាតទេតពាក់បោទៀតมันស្អាតអស់តោះម៉ាក់កាយកបោមកណាកូនចង់ពាក់ឲ្យឥឡូវហ្នឹងយកឥឡូវហ្នឹងមែន ត្រូវហើយយកឥឡូវនេះមកប៉ាប់កាយយកលឿនមកណាអូខេអញ្ចឹងចាំអាប់កាយទៅយកបោឲ្យកូនតែកូនត្រូវសន្យាជាមួយនឹងម៉ាក់ថានៅកន្លែងហ្នឹងឬទេអូខេម៉ាយម៉ាយម៉ាយនេះចាំម៉ាក់ណែនេះចាំម៉ាក់ ថាម៉ាក់មកអូយថាតែមួយហ្នឹងមិនសុខចិត្តទេថាអាចារ្យច្រើនមកបានសុខចិត្តណាអូហើយមែន ហើយមុនហ្នឹងមិនក៏ហៅម៉ាក់ថាជាប៉ាវិញហ៎ក្រែងម៉ាក់ប្រាប់ហើយថាឯងហៅម៉ាក់ជាម៉ាក់មិនមែនឯងហៅប៉ាទេមិនក៏មិនស្ដាប់ម៉ាក់សោះចឹងអានេះចំអកតាផ្កាយខឹងកូនមែនហ៎ម៉ាណៃគេខឹងឆាប់លួងគេមក មិនទៅមិនបាប់កាយឈប់ខឹងកូន គឺងាយងាយទេនាងចំងផាត់មុខឲ្យម៉ាហើយថើបម៉ាហើយញញឹមដាក់ម៉ាឲ្យច្រើនច្រើន ហើយមួយវិញទៀតកុំហៅតាប៉ាហៅម៉ាក់តាម៉ាក់តែប៉ុណ្ណឹងទេណាធ្វើប៉ុណ្ណឹងហើយគឺម៉ាក់ឈប់ខឹងហើយអូយច្រើនណាតាប់កាយអូយប៉ុណ្ណឹងសងមានអីតែច្រើនទៅ បើមិនចឹងទេបាក់ខឹងអីណាកុំអាខឹងកុំអាខឹងចឹងកូនធ្វើក៏បានដែរចឹងមកកាយនៅឈាមណាអូខេថាបលឿនមកមួយទៀតអឺសូមស្វាគមន៍មកកាន់កម្មវិធីប្រឡងបបកញ្ញាខ្ទេចា កូនចង់ឃើញមកកាយប្រឡងបបកញ្ញាផ្ទើយម្ដងទៀតណាចឹងមកដើរមើលណាមកកាយដើរទៅណា កូនអ្នកផ្ទះដៃឲ្យអូខេចឹងមកដើរណាចាប់តាមទៅហើយ1 2 3 4អូយមានចំអកនៅស្ងៀមណា ចាំមកដោះសាប៊ូឲ្យ ដោះឲ្យស្អាតដោះឃ្លានេះកុំឲ្យសក់អីណាដោះមួយជំនាញទៀតលើកលៀកឡើងមកនេះចាំមកអាងូតទឹកប៉ុណ្ណឹងបានទេណាជឿឆាប់បានទៅញ៉ាំបាយអត់ទេម៉ាក់កូនចង់ងើមួយទៀតកាយណាកំដៅកូនសិនណាណាណាបានទេកូនងូតទឹកប៉ុណ្ណឹងបានហើយម៉ាក់អង្ខ្លាយកូនឈឺខ្លាយទឹកចូលពោះនេះ នៅពេលដែលទឹកចូលពួង កូនច្បាស់ជាឈឺពេលដែលកូនឈឺម៉ាស់ច្បាស់ជាមិនសប្បាយចិត្តទេម៉ាក់ផ្កាកុហកកូនចង់ឲ្យកូនលេងទឹកមែនទេអត់ទេម៉ាក់មិនមែនគិតបែបហ្នឹងទេ តែម៉ាក់ពិតជាមិនចង់កូនឈឺពិតមែនឥឡូវអញ្ចេះចោះចាំស្អែកចាំម៉ាក់នាំកូនដើរលេងណាម៉ាក់កាមកុហកកូនមែនទេមិនកុហកទេម៉ាក់និយាយជាការពិតណាកូនព្រមស្ដាប់តាមអាកាយហើយអឺ នាងចំមករបស់ម៉ាពិតជាឆ្លាតគួរឲ្យស្រឡាញ់មែននាងចំមកអាមិនថាកូនទួយក៏ដោយឬក៏ធំក៏ដោយនាងចំមកត្រូវតែស្ដាប់បង្គាប់របស់ម៉ាក់កុំបកែកកុំតវ៉ាជាមួយនឹងម៉ាក់ជាមួយនឹងប៉ានៅពេលនោះពេលដែលកូនធំឡើងកូននឹងខ្លាចជាមនុស្សល្អឮទេអាចាម៉ាក់អឺនាងចំមកនៅពេលដែលកូនធំឡើងធំទៅធំទៅពេលនោះម៉ាក់នឹងប្រាប់រឿងគ្រប់យ៉ាងដែលមនុស្សស្រីត្រូវដឹងប្រាប់ទៅកូនណាកូនត្រូវចាំរឿងទាំងអស់ហ្នឹងត្រូវ ត្រូវហើយគឺត្រូវតែចាំចាំមិនឲ្យច្រឡោះសុំបីតែមួយណាតោះបានហើយទៅឆាប់ងើបទឹកញ៉ាំបាយណា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 នកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure 10 Plus ថ្មីសម្រាប់កុមារវ័យជំទង់ភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ឡាតូឈ្ងុយឆ្ងាញ់គ្រប់មែនឡាតូរ៉ាឌីរ៉ាឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ាឌីរ៉ាឌីដូលីប្រាន់ មានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់និងគ្រុនក្តៅស្មានជីវិតរស់រវើងឆ្ងាញ់ញ៉ាំបាយផ្ទះឈ្ងុយឆ្ងាញ់មានសុខភាពអូអូអូអូអូរីយ៉ូពីងជីវិតប្រកបដោយភាពស្វាហាប់ដើម្បីជំនួយកម្លាំងនិងខួរក្បាល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 ជាចំហរបស់ម៉ាក់ត្រូវតែពឹងប្រែងរៀនសូត្រណាឬទេកុំលេងសើចច្រើនត្រូវតែអានសៀវភៅឲ្យបានច្រើនស្ដាប់បង្គាប់គ្រូស្ដាប់តាមការបញ្យល់របស់គ្រូ ណាហើយត្រូវសន្យាជាមួយនឹងម៉ាក់ថាយកលេខ1ឲ្យម៉ាក់អត់ទៅបានត្រូវតែយកពិន្ទុល្អឬទេអាកូនយកឲ្យម៉ាក់តាយតាយម៉ាក់តាយកំណត់ទីនេះយូរពេកណាម៉ាក់តាយឆាប់ទៅធ្វើការងារទៅកូនចេះស្រឡាហើយអឺឆ្លាតណាស់កូនណាហ្នឹងហើយបន្តិចទៀតមកត្រឡប់ទៅវិញហើយនាងចំងឆាប់ចូលទៅរៀនទៅ តែត្រូវតែប្រឹងរៀនត្រូវតែស្ដាប់គ្រូបញ្យលឬអត់មកកាយប្រាប់កូនច្រើនពេកហើយអឺមកកាយប្រាប់ច្រើនដងក៏ព្រោះចង់ឲ្យកូនខ្លាចជាសិស្សល្អនឹងណាឬទេ មិនអីទេ ឆាប់ចូលទៅរៀនទៅកូនដឹងហើយតែមកកាយជាម៉ូតូកំលឿនពេកណាមកកាយជាម៉ូតូឲ្យស្រួលបួលណាអឺនេះចំអករបស់ម៉ាក់នេះចេះបដៅម៉ាក់ទៀតណាមិនអីទេម៉ាក់ទៅវិញណាឯងឆាប់ទៅថ្នាក់ទៅទៅតាណា បាយបាយរឹងរៀនអេហើយមើលណាគេហ្នឹងណាហើយម្ដងនេះគឺជាហើយដល់ជាប៉ាជាម៉ាក់ឯអូគឺជាប៉ាខ្ទេរបស់ណារីណានាងចំមកណារីហ្នឹងខំរៀនដែរតាវាអួតថាប៉ាមានវាក៏ពិតប៉ាពីខ្ទើយសោះក៏ពិតដែរប៉ាវាជាប៉ាខ្ទើយចាំមើលយើងធ្វើឲ្យវានិយាយថាប៉ាវាមានប៉ាខ្ទើយ នេះចំណានារីហ្នឹងវាវាខំនេះណាតាចំណុចយើងយករឿងនេះទៅប្រាប់សិស្សគ្រប់គ្រប់គ្នាហ្មងហេមើលប៉ាវាជិះម៉ូតូទៅហើយបាយមានប៉ាជិះទៅយ៉ាងហ្នឹងខ្មាស់គេងាប់ហ่าហេហេគូចៃរឿងហ្នឹងទៅប្រាប់គេអត់ ខ្លាំងណាស់ចាំមើលណាពេលកូនទៅផ្ទះឲ្យមកកាយមកមុនគេ គួរតែដាក់ពោអីទៅណាមិនមើលទៅស្អាតដាក់ពោអីទៅណាពណ៌ខៀវពណ៌ក្រហមពណ៌ស្វាយពណ៌ភីងអើយដឹងដាក់ពណ៌ណានេះអឺដាក់ពណ៌លឿងណា អត់ទេបើលឺអត់ស្អាតទេដាក់បើក្រហមវិញអូស្អីគេហ្នឹង មនុស្សស្រីក៏ខ្ទើយណោវាមានប៉ាជាមនុស្សប្រុសហេតុអ្វីគេគូរូបស្រីចឹងណោមួយឯងចង់ឲ្យប៉ាឯងខ្លាចជាមនុស្សស្រីពាក់រោផាយពាក់មកុដទៀតអើរូបមកយើងវិញភ្លាមឯងប្រាប់យើងសិនមកមកយើងឲ្យឯងវិញពួកឯងចង់យករូបនេះធ្វើអីមិនមែនជារឿងឯងទេខ្ញុំប្រាប់ឲ្យ ស្មាយើងខ្លាចគេអ្នកគ្រូមិននៅផងឬអីយើងរត់ថយមិនបានក៏រត់ថយប៉ុណ្ណឹងសោះបើអញមិនប្រាប់យើងក៏មិនឲ្យវិញដែរតែយល់ល្អគូយើងខ្លួនឯងទៅ តែរឿងនឹងជាការប៉ັດហើយរឿងនឹងជារឿងរបស់ប៉ាអញពិតប្រាកដ ធ្វើសក់ឲ្យប្អូនស្រីហើយបន្តិចទៀតហ្នឹងមានភ្ញៀវម្នាក់ទៀតមកប្រហែលជាកន្លះម៉ោងទៀតចាចាសូមតាគៀបតិចមកណាបងស្រីទាំងពីរអង្គុយឲ្យតែជែកចិត្តសិនទៅណា ចាអ្នកបងអឺជីជីចិត្តហើយនៅនៅមិនទាន់ហើយទេចាអឺមិនបាច់ប្រញាប់ប្រញាពេកទេណាធ្វើតាមស្រួលទៅយកមកស្អាតចាចា មិនដែរឲ្យលុយផង ជាមួយក្បាលយប៉ិហ្នឹងមិនបាច់ខំប្រឹងធ្វើទេ នំតែបានស្អាតប៉ុណ្ណឹងមិនថាទេនាងខ្ទើយមកដូចអាឡូកិនដីនោះវិញនិយាយពីថារយៈតដល់ហើយអូនចុះអូនឡើងថែមឲ្យលុយធីបវារហូតឯងវិញមើលមិនឃើញសោះអញ្ចឹងដៃដែលយើងកំពុងតែធ្វើសក់ឲ្យយប៉ិហ្នឹងក៏ធ្វើតាមនឹងដែរថែមចុះថែមឡើងថែមច្រើននំតែបានស្អាតទេ Mm-hmm. បងស្រីអាចិត្តហើយហើយបងយ៉ាងមិនដែរស្អាតឬក៏អត់ដែរបងអូយទឹកដៃមិនអន់ទេនេះបងណាឲ្យផ្កាយធ្វើឲ្យបងម្ដងណាក៏មិនខកបំណងដែរទឹកដៃរបស់ផ្កាយគ្មានអ្នកណាប្រៀបបាននោះទេចែមកលើកណាក៏ដោយចែសរសើរខ្ញុំរហូតនឹងបើស្អាតមែនមិនក៏សរសើរអូនផ្កាយរហូតអញ្ចឹងអូនផ្កាយគឺជាសិស្ស មិននឹងអាចយកឈ្នះអ្នកគ្រូម៉ៃបានទៅមិនអាចទេណាចែអូចែសុំសុំលើទូរស័ព្ទមួយណាអាឡូចានេះខ្ញុំរតនកាយមានការអីហ្នឹងខ្ញុំខកពីសាលារៀនទៅពេលនេះខ្ញុំមានការងារជាបន្ទាន់តើអ្នកនាងអាចមកសាលាបន្តិចបានអត់អូលោកគ្រូមានរឿងអីហ៎គឺកូនស្រីរបស់អ្នកនាង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 ម៉ៃរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់អន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Tan Plus ថ្មីសម្រាប់កុមារវ័យជំទង់ភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Let's go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 ចាំម៉ៃអាចាំម៉ៃចាំម៉ៃខ្ញុំសុំទៅសាលាមកផ្លែណាចាំម៉ៃខ្ញុំមានការងារបន្តណាចានេះឯងទៅជួបប្រុសឯងនៅសាលាទៀតទេអត់ទេចាអត់ទេអត់អត់ចឹងទេណាចាគឺខ្ញុំមានការងារបន្តមែនចាចប់មកមិនមែនឯងទៅទៅវិញអ្នកភ្ញៀវនៅពេញហាងមិនតាន់ធ្វើហើយផងចាអាចាខ្ញុំសុំវល់ណាចា ខ្ញុំសុំវល់គឺខ្ញុំមានការងារបន្តមែនណាចាចាចាជួយធ្វើជំនួសខ្ញុំបន្តិចទៅណាចាណាបានទៅប្រញាប់មកវិញចាចាចាចា លោកគ្រូនេះច្រមុះនេះច្រមុះមានរឿងអីអកូនមានរឿងអីឆាប់ប្រាប់ម៉ាក់មកណា មានរឿងអីកុំធ្វើមុខចឹងអីប្រាប់ម៉ាក់មកណាគឺគាត់បានធ្វើអីពួកគេគេបានយកគំនូពីដៃកូនពេលកូនពឹងនឹងគូម្នាក់ឯងដូចតែខ្ញុំបានខុសហើយយ៉ាងមកចឹងគឺចង់ឲ្យមកជួបនៅអាណាព្យាបាលសិស្សស្រីទាំងពីរនាក់នេះមានបដៅកូនអត់ពេលចូលសាលានៅក្នុងសាលារៀនណាគឺគ្មានការវាយតប់គ្នាទេ ខុសត្រូវអីនិយាយគ្នាបានចាំបាច់អីប្រើអំពើហិង្សាបែបនេះលោកនាយកត្រូវដាក់វិន័យព្រោះក្មេងស្រីនឹងបានច្រានដៃកូនស្រីខ្ញុំឲ្យដួលនេះច្មោះមិនក៏ច្រានគេអញ្ចឹងហ៎មិនក៏ច្រានគេម៉ាក់ប្រាប់ថាម៉េចម៉ាក់ប្រដៅថាម៉េចថាឲ្យមករៀនធ្វើជាក្មេងល្អធ្វើជាសិស្សល្អមិនក៏វាយគ្នាអញ្ចឹងហ៎នេះច្មោះឆ្លើយចាស់ជាមួយនឹងម៉ាក់តែនៅក្រៅខ្នងបាច់តែធ្វើបែបហ្នឹងហ៎មកពួកគេ គេថាឲ្យកូនយកគំនូកូនទៀតតាមពិតទៅរូបឯងអ្នកធ្វើត្រាក់ទេហើយយើងក៏រើសវាយកមកមើលមិនក៏ថាយាយជាអ្នកដដាមទៅវិញពួកឯងទាំងពីរនាក់និយាយមើលញាយយើងមុនយើងនិយាយថាម៉េចយើងនិយាយថាប៉ាឯងខ្ទុយមែនតែសៀរូបក្នុងរូបនឹងមែននេះច្មោះមើលទៅលោកគ្រូក្មេងនឹងវាប្រហើនណាលោកគ្រូប្រហើនប៉ុណ្ណាទៅនេះ គ្រាន់តែរឿងប៉ុណ្ណឹងសោះក៏ច្រើនគេឲ្យដួលដែរបើមិនដាក់វិន័យទេថ្ងៃក្រោយវារុញគេឲ្យដួលទៀតហើយបងស្រីកំខឹងអីណាទុកឲ្យខ្ញុំនិយាយជាមួយម៉ាក់គេសិននៅនិយាយអីគេទៀតអ្នកគ្រូបើដៃកូនខ្ញុំមានរបួសដល់ថ្នាក់នេះហើយនឹងកូនខ្ញុំថាត្រូវហើយប៉ាកូននឹងជិះខ្ទើយមែនបើខឹងគួរតែខឹងប៉ាខ្លួនឯងទៅមិនព្រមធ្វើជាប្រតទេធ្វើខ្ទើយធ្វើអីមីងកុំថាយម៉ាក់ខ្ញុំណាយ៉ាងម៉េចប៉ាឯងតែខ្ទើយហ៎ ខ្ញុំមិនមែនតើយទេគាត់ជាម៉ែរបស់ខ្ញុំ បានហើយនេះច្មោះសុំនិយាយទៅណាអត់ខ្ញុំសុំតូនណាបងស្រីទាំងពីរដែលខ្ញុំបដៅកូនមិនបានល្អកូនខ្ញុំខ្លាចជាបែបនេះគឺមកពីខ្ញុំអប់រំមិនបានល្អអត់ខ្ញុំសុំតូនណាខ្ញុំសន្យាថាខ្ញុំនឹងបដៅកូនឲ្យបានល្អមិនឲ្យនាងធ្វើបែបនេះទៀតទេ នេះនិយាយល្អខ្ញុំលើកឡើងតឲ្យបាន តែរឿងនេះខ្ញុំចាត់ទុកថាពមៀននាងចោះបើមានលើក្រោយទៀតកូនស្រីនាងច្បាស់ជាមិនរួចខ្លួនទេ ហើយធ្វើកិច្ចសន្យាជាមួយលោកនាយកច្បាស់លាស់អរគុណហើយបងស្រីទាំងពីរខ្ញុំសន្យាណាមកនេះច្រមុះផ្ទះវិញ ប់ចេញមកចេញមកនេះច្រមុះម៉ាក់ប្រាប់ប្រមាណដងហើយមិនក៏មិនស្ដាប់ម៉ាក់ហ៎ម៉ាក់តាក៏អត់តន់ចេញពីសាលារៀនទេម៉ាក់មិនចាំបាច់រៀនទេទៅផ្ទះវិញទៅដល់ផ្ទះម៉ាក់នឹងបដៅនឹងច្រមុះឲ្យដឹងដៃម្ដងកុំឲ្យថ្ងៃក្រោយនឹងច្រមុះធ្វើបែបនឹងទៀតម៉ាក់ទៅផ្ទះម៉ាក់ខ្ញុំឈឺម៉ាក់ហើយបងស្រី អីនៅនឹងចែនេះញាបកាយវាប្រញាប់ទៅណាវាហ៎ឮវាថាមានរឿងនៅសាលានេះសង្ស័យវាទៅជួបប្រុសវាក៏មិនដឹងដែរនេះរួចហើយនៅនឹងចែចាហើយម្នាក់ហើយទៅវិញមកញ៉ាំថងទៅចង់ទៅ របបលុយនិងប្រអប់កង្វល់របស់ខ្ញុំមិនឃើញចឹងចាងនេះវាបាត់តាទៅនេះរមើលស្រួលបួលសុំនៅកំតាន់ឆេឆ្លាបងថាប្អូនរកឲ្យសពសិនទៅក្រែលោមុននឹងមកប្អូនវិញដាក់ទុកនៅកន្លែងណាកន្លែងណីអត់ទេចែគឺខ្ញុំច្បាស់ណាស់គឺខ្ញុំទុកនៅក្នុងនេះហើយចាំមកពីក្រៅអាណាទៅដែលចូលមកលួចនៅក្នុងហាងរបស់ចែនេះនៅក្នុងហាងមានតែមនុស្សប្រហែលអ្នកទេបើរកមិនឃើញមានតែចោលនៅក្នុងហាងហ្នឹងហើយអត់ទេមិនអាចទេនេះកូនជាងខ្ញុំធ្វើការរាប់ឆ្នាំនៅទីនេះមិនដែលមានដៃមានជើងលួចរបស់ភ្ញៀវនោះទេ នេះបើសិនតែកូនជាងខ្ញុំលួចខ្ញុំយកឈ្មោះយកហាងខ្ញុំមកធានាខ្ញុំនឹងរាប់រងចេញទាំងអស់ខ្ញុំមិនបានច្រឡំទេណាចៃគឺខ្ញុំច្បាស់ណាស់កបបលុយនឹងប្រអប់កបខ្ញុំគឺដាក់នៅក្នុងនេះហើយខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរព្រោះខ្ញុំគិតថាខ្ញុំមកធ្វើសក់នៅក្នុងហាងរបស់ចៃនឹងហើយចៃខ្ញុំនិយាយត្រូវហើយមានចៅនៅខាងក្រៅណាមកលួចទេ មានតែចៅនៅក្នុងហាងនឹងហើយអ្នកណាគេលួចគឺ ចានេះមានរឿងអីហ្នឹងមិនបានជាមើលទៅនៅក្នុងហាង មានមនុស្សសន់ស្លាប់បែបនេះចាគឺមានចៅលុយកបោកលុយភ្នៀវនិងលុយកបើភ្នៀវមុននឹងបន្តិចគឺរមមកចៅមិនឃើញសោះមិនគួរណារមមិនឃើញទេ មនុស្សតែប្រហែលអ្នកសោះនេះកបោរបស់ឯងទុកនៅតែមួយកន្លែងនេះសោះហេតុអីក៏បាត់អញ្ចឹងអឺមែនហ្នឹងអីនេះឆ្ងល់ដល់ហើយនេះខ្ញុំមិនសឹកចិត្តទេណាចាមិនក៏ប្រអប់កបោលនឹងកបោកលុយរបស់ខ្ញុំហោះចេញពីកបោកទៅមិនកើតទៅមិនឯងមានរឿងបែបហ្នឹងកើតឡើងទៅ ចោលឯណាមិនលួចកាបូបលុយចាយអូបើយើងនិយាយទៀតគឺមិនកើតទេដើម្បីឲ្យបងស្រីអស់ចិត្តចាយយើងយកកាបូបទាំងអស់គ្នាឆាយទៅធ្វើមិនក៏ដោយឲ្យតែរកកាបូបខ្ញុំឲ្យឃើញអឺតោះតោះតោះទៅយកកាបូបមកឆែកមកឲ្យភ្ញៀវអស់សង្ស័យផងចាចាយ បោបរបស់ឯងនៅជាមួយនឹងកបោលេតានេះនេះគឺជាកបោបរបស់ខ្ញុំនិងប្រអប់កបោរបស់ខ្ញុំហើយមិននេះមកនៅក្នុងកបោបនេះអញ្ចឹងណាហើយនេះគឺជាកបោបរបស់អ្នកណាស្លាប់ហើយចាយនាងកាយជាចោលលុយកបោបលុយរបស់ភ្ញៀវយើងខំអាណិតហើយនឹងចូលចិត្តឯងឲ្យលុយធីបឯងរាល់ថ្ងៃមិននេះក៏ឯងធ្វើ ជាមនុស្សបែបនេះអញ្ចឹងណាកាយឯងទៅលួយកបោបលុយផុសភ្ញៀវទៅអីហ៎មិនឯងធ្វើអញ្ចឹងអត់អត់ទេចាយ ខ្ញុំខ្ញុំមិនបានលុយកបោបនឹងទេហើយហើយកបោបនឹងមិនមិនមិនក៏កបោបគេហើយនឹងកវល់នៅក្នុងកបោបរបស់ខ្ញុំតកើតមិនអាចទេចាយមិនអាចទេខ្ញុំមិនបានលុយទេខ្ញុំហ៊ានស្បត់ណាចាយទៅស្បត់នៅវត្តណាក៏បានដែរដើម្បីបញ្ជាក់ការប៉ັດគឺខ្ញុំប៉ັດជាមិនបានលុយប៉ັດមែនណាចាយមិនបានលុយប៉ັດមែនប៉ັດប៉ັດតែនេះតែចាមួយជីវិតនេះណាគឺយើងស្អប់បំផុតអ្នកដែលមានដៃមានជើងយករបស់គេនេះបើឯងអត់លុយឯងសុំយើងក៏បានដែរកាយឯងលុយកបោបលុយភ្នៅទៅអីណាចាយស្អប់បំផុតចោល ជាពិសេសគឺចោលចេញពីសាច់តែម្ដងខ្ញុំនឹងទេហើយពលីមកចាស់ការរឿងនេះមនុស្សបែបនេះខ្ញុំមិនຕົកនោះទេបងបងបងបងធ្វើស្អីហ្នឹងហើយពលីមកធ្វើអីក្រែកខ្ញុំប្រាប់ហើយមែនអត់ថាខ្ញុំមិនមែនជាចោលទេណាក់កាយមានរឿងអីហ្នឹងមិនអមសែម្នាក់នោះទេហើយពលីចង់អត់អីទេណានេះចំមកយើងមិនបានធ្វើខុសទេពួកយើងមិនមែនជាចោលទេមិនចាំបាច់ខ្លាចទេណាមិនចាំបាច់ខ្លាចទេអាឡូលោកប៉ូលីសអត់ខ້ອຍកែខ្ញុំបន្តិច លោកបលីចាត់ការតាមផ្លូវច្បាប់ណាខ្ញុំប្រគល់នឹងខ្ទើចោលម្នាក់នេះឲ្យលោកបលីចាត់ការម៉ាក់កាយមិនមែនជាចោលទេអូនស្រីកុំចាប់ម៉ាក់កាយឯណាខ្ញុំមានតែម៉ាក់កាយម្នាក់ទេគ្មានអ្នកណាទាំងអស់ម៉ាក់កាយត្រូវសន្យាជាមួយកូនណាណាព្រមទៅណាចាត់កូនណាឯងមកធ្វើការអីទៀតចាប់ពីពេលនេះថ្ងៃនេះតទៅមិនបាច់បញ្ចន់ហាងនេះទៀតទេ ចែមិនឲ្យធ្វើការទៀតទេខ្ញុំសុំបងកម្លេចខ្ញុំឯណាចែបើខ្ញុំចែប្រជុំខ្ញុំខ្ញុំមកចាំខាត់ទេចែនេះមក12ជាងហើយនេះចាំអត់តត្រឡប់មកផ្ទះវិញទៀតខ្ញុំបានប្រាប់នាងហើយពេលដែលចូលនឹងទៅសាលាថាបើសិនជាអត់ឃើញខ្ញុំទៅយកធ្វើតែត្រឡប់មកផ្ទះវិញខ្លួនឯងទឹកលោនេះចំអកមានរឿងអីមិនល្អកើតឡើងទៅនេះចំអកណបងនេះមានការអីហ៎មិនក៏ឡំខំមកផ្ទះខ្ញុំបែបហ្នឹង កូនដ៏សែនល្អរបស់ឯងនេះវាលួចរបស់របស់កូនរបស់យើងអាចចង់យកកម្លូតាមម៉ាក់ឬក៏យ៉ាងម៉េចហ៎ឯងឃើញគេចោតម៉ាក់ថាម៉ាក់ជាចោលលួចរបស់គេលួចលុយគេលួចកបាល់គេអាចចង់យកកម្លូតាមម៉ាក់ឬក៏យ៉ាងម៉េចហ៎ល្អបើឯងចង់អញ្ចឹងម៉ាក់នឹងវាយឯង ឈឺចាប់មានតែពាក្យថា